និយាយចឹងតំណែងមានន័យតេតតម្នាក់នោះទៀតអត់ខ្ញុំក៏មិនចង់រំខានឯងដែរតែឯងជាបុគ្គលិកនៅទីនេះធ្វើអីឲ្យចេះក្រែងចិត្តអ្នកដតីខ្លះផងនេះជាពេលធ្វើការកុំធ្វើខ្លួនដូចជាគ្មានវិយ័តមិនគ្រប់បានតាមនេះឲ្យសោះចែខ្ញុំថាចែចាស់រហូតដល់ថ្នាក់អំវែងឲ្យដឹងមែនម៉ោង12ណាគឺជាម៉ោងសម្រាប់ មែនហើយមកសម្រាប់តើមីងក្នុងនាមជាបុគ្គលិកថ្មីមកសម្រាប់គឺមិនសំខាន់ដូចជាមកអនុវត្តទេការធ្វើធ្វើការដំបងដំបងហ្នឹងខ្ញុំមកតែតែត្រឹមប្រែងដើម្បីឲ្យគេខ្លួនពីសមត្ថភាពមិនមែនដល់មកមិនទាន់ក៏ចឹងបាត់បាត់ចាយចាយខំពឹងធ្វើការរហូតដល់ភ្លេចរកពេលឲ្យខ្លួនឯងឯងអូខ្ញុំដូចជាលឺបងទីនគាត់ថាចាយ រវល់ខឹកខំប្រឹងប្រែងខ្លាំងណាស់រហូតតដល់ភ្លេចរកក្តីសុខឲ្យខ្លួនឯងចឹងតាមិនអត់សង្សារហើយហើយហើយចែអត់អាចឲ្យអ្នកណារបស់ខ្ញុំណាធ្វើដូចចែបានទេពួកអីពួកយើងនៅក្មេងហើយការនៅចិត្តទាឲ្យខ្លាំងខ្លាំងខ្ញុំនឹងចាំមើលអា រើសបុគ្គលិកជំនាញផ្នែកភ្នែកមិនខុសអំពីការរើសគូសកលទេខ្ញុំចាយពេលជិត1ខែនៅតែមិនទាន់រកឃើញអ្នកដែលស័ក្តិសមសម្រាប់ដំណែងមួយនេះសោះវាដូចជាខ្ញុំចំណាយពេលជិត5ឆ្នាំដើម្បីផ្ដាច់ខ្លួនពីស្នេហាដូចគ្នាចាអញ្ជើញចូលអ្នកគូប៉ាត់ មិនឯងបុគ្គលិកថ្មីហើយកតើបាក់ជាងរកប្តីទៀតណោះខ្ញុំគិតថាមានតែម្នាក់ហ្នឹងឯងដែលស័កសមមកអញ្ជើញបុគ្គលិកថ្មីអរគុណបង ជំរាបសួរហើយក៏សួស្តីចៃលីនីចាជំរាបសួរខ្ញុំថាមិនបាច់ធ្វើពេកទេណោះអ្នកគ្រូឬល្មមល្មមក៏បានដែរឲ្យតាធ្វើការមួយគ្នាបានតែខ្ញុំអាឡូទីន នៅទេតែប្រចាំអូម្នាក់ផងណាកុំថាគ្នាប្រើខ្សែអីតើអ្នកប្រតិជនចំដែរបើសិនបែបជាការជួយឯងក៏វាល្អដែរគេពូកែផងក៏ដឹងស្រាប់ហើយគ្រាន់តែពូកែតបរបស់ហ្នឹងតែខ្ញុំទុកចិត្តឯងណាអាចការប្រើគេខ្លាំងជាគ្រូពេទ្យក៏ល្អម្នាក់បានអូខេសាឡបង3ខែសិនក៏បានបើសិនជាគេបកការមែនក៏អាចធ្វើការបន្តបើអត់ក៏ប្រឈប់ព្រោះដោយសារតែឥឡូវមាននិស្សិតពេទ្យផ្នែកទៅបញ្ចប់ការសិក្សាច្រើនណាម្នាក់នេះធានាឲ្យណាពួកម៉ាក់ ចឹងសម័យថាទទួលយកលោកគ្រូប៉ែតក្មេងម្នាក់នេះណោះអញ្ចឹងបងសុំតមុនណាណាអរគុណចៅលីនីណាដល់ដល់ការខ្ញុំរៀនចប់ហើយមិនបានរកការងារធ្វើខ្លួនឯងចាំបាច់ចូលតាមខ្សែធ្វើអី ចែកនេះគេមិនមែនហៅតាមខ្សែគឺគេហៅថា ប្រើតំណតំណងដែលយើងមានណាអស់ពីលទ្ធភាពឆាប់ទៅដល់អាននៅបន្ទប់ខាងក្រោយហើយខ្ញុំនឹងចាំមើលឯងជាប់បើខុសតែបន្តិចឯងនឹងត្រូវមានបញ្ហាជាមួយខ្ញុំឯងព្រោះខ្ញុំស្អប់ក្មេងខ្សែ ទូបញ្ជាអរគុណណាស់ណាបងស្រីស្អាតនេះបងកាពេក្តៅក្តៅអ្នកបងស្រីស្អាតបងប្រុសស្អាតខ្ញុំជាបុគ្គលិកថ្មីទៅទៅស្តារការងារបានតិចតួច សង្ឃឹមថាបងបងមិនប្រកាន់នឹងខ្ញុំទេណា ការមិនមែនពេលយកចិត្តខ្ញុំជាបុគ្គលិកថ្មីទើបតែយកចិត្តបងបងកត់បុគ្គលិកចាស់ចាស់អញ្ចឹងឯងអ្នកទាំងអស់គ្នាគេឈ្មោះថាឌីវណ្ណៈហៅខ្ញុំថាណាណាក៏បានដែរព្រោះហៅបែបនេះស្ដាប់មកឮទៅបែបក្មេងៗខ្ជូតខ្ជូត ហើយគេទៅតបតាបញ្ចប់ផ្នែកអេដូចចក្ខុដែរគឺខ្ញុំនៅក្មេងខ្ចីខ្លាំងណាស់មិនទាន់មានបទពិសោធន៍ជួបជាមួយនឹងខេសធំធំដូចជាបងបងទេហើយជាពិសេសគឺចាលីនីគាត់គឺជាជើងចាស់ហើយគាត់មានបទពិសោធន៍ច្រើនខ្លាំងណាស់ខ្ញុំសង្ឃឹមថាបងបងមកប្រកាន់នឹងខ្ញុំឯណាបងឈ្មោះថនបងធ្វើការនៅទីនេះ6ឆ្នាំហើយអឺហើយបើសិនជាមានអីឆ្ងល់សូមបងបានបាទបងស្រីស្អាតហេឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងពួកយើងមកបាយគូតាចា ឯងមិនអាចធ្វើបានដូចថ្ងៃនេះទេណាពុយគេគឺរឿងយកកាហ្វេមកចាស់ចាយឲ្យគេគ្រប់គ្នាបែបនេះទួលនីតិរបស់ឯងគឺធ្វើការហើយគ្រប់គ្នាក៏គ្មានពេលចាំសម្ដៅឯងលេងដែរតាំងចិត្តធ្វើការផងមុនពេលដែលខ្ញុំនេះតាំងចិត្តចាប់កំហុសឯងអូយកាច់មែនចាយគូប៉ាគូប៉ាមិនម្នាក់គូកាច់ទីសាក៏មិនតែចាប់ពីចាប់ដងគូកាច់ចាប់ញ៉ាំបានមិនតន់អូខេខ្ញុំតាឥឡូវនេះ ឆាប់ធ្វើអីនៅគ្រូប៉ែតមិនក៏មិនតាមមកបាទបាទបាទស្រឡាញ់ស្រីអាយយំបងមានគេសល់យំឌឺដងគឺជារឿងត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែងត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្ត Glow បញ្ចេញនូវភាពស្រស់ស្អាតពីក្នុងខ្លួន របស់អ្នកហនុមាន ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល Yes I can Yes we can ស្មានជីវិតរស់រវើងមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ស្រីអាយំបងមានគេសល់យំឌឺដងគឺជារឿងបងបកកើតពិតមែនណាគ្រាន់តែនិយាយតែបន្តិចក្មេងក៏បាត់យំហើយអាចចូលកាយជាផ្នែកក្មេងបានអស់លេងអស់ចាំហើយមុនពេលដែលឯងសរសើរខ្ញុំបែបនេះណា ឯងមានដឹងពីវិធីសង្គ្រោះបឋមនៅពេលដែលការចូលភ្នែកដែរអត់កាលនៅរៀនអញ្ចឹងព្រោះខ្ញុំគឺជាមនុស្សឆ្លាតអេមិនជឿមែនទេមិនចាំជឿចាំខ្ញុំរៀបរាប់ឲ្យស្ដាប់ដំបូងគឺយើងត្រូវលាងភ្នែកជាមួយនឹងទឹកស្អាតអាចចូលភ្នែកដាក់ក្នុងទុយោទឹកឬមួយក៏អោនមុខជាមួយនឹងខ្លាំទឹកវាលែងលើករណីដែលប៉ះជាមួយនឹងកម្ដៅរស់ ទៅទៅយកកំបោររស់ចេញឲ្យអស់មុននឹងលាងសម្អាតភ្នែកព្រោះកំបោររស់នៅពេលដែលប៉ះជាមួយនឹងទឹកភ្នែកវាអាចនឹងពុះឡើងធ្វើឲ្យរលាកភ្នែកបន្ទាប់មកយើងក៏រុំភ្នែកស្រាលស្រាលតិចតិចកុំឲ្យរឹតខ្លាំងពេកហើយក៏នាំក្មេងទៅមន្ទីរពេទ្យភ្នែកមិនឲ្យយឺតយ៉ាវមិនថាមានមូលហេតុអីក៏ដោយបង្ការគឺភាសាជាងព្យាបាលហើយនៅពេលដែលប៉ះសារធាតុគីមី យើងត្រូវតែពាក់បន្តាការពារហើយក៏បានហើយធំនិយាយប៉ុណ្ណឹង ចែកឃើញនៅថាញោមមាសពិតជាប្រការពិតមែនមិនមែនទៅចាញ់បោកពាក្យខុសណាមកបងស្រីខ្ញុំទេកុំអួតថាខ្លួនឯងជាមនុស្សប្រការអសោះណាអ្វីដែលឯងបាននិយាយមុននេះសូម្បីតែមនុស្សធម្មតាដែលមិនមែនជាគ្រូពេទ្យក៏គេអាចរៀបរាប់បានដែរអូអូនតើមិនដល់ទេអ្ហ៎ទស្សនីអ្នកគ្រូចឹងទេ ចាំជួយដាក់ចង្កានៅខាងនេះដល់អន្តាចេញទៅហើយដាក់ចង្កានៅខាងនេះផ្នែកបងអូនណាបងពិនិត្យមើលឥឡូវហ្នឹងដូចក្រៃឡើងដល់500ហើយ លោកមុនតែ300ជាងឯងនេះកុំប្រាប់បងថាអូនណាលួចមើលទូរស័ព្ទជាញឹកញាប់មែនអត់ចាអបសក់ពេកអូនប្រាប់បងថាអត់ចង់ពាក់បន្តាប៉ុន្តែបដ ாய் ភ្នែករហូតអឺទៅចង្អុលលេខឲ្យអូនមើលណាហឹម អូននេះរួចទេថាតំហើយចុះនេះថាទៀនហឹមនេះ គេប្រាប់ឯតាថាគេកំពុងធ្វើការអូយធ្វើការយ៉ាងណាក៏ត្រូវតែលើកដែរអូនិយាយចឹងរឿងថតម៉ូតកៅអៅហ៎មានរភ័ក្រអូនម្នាក់ចង់ដែរមកឯងថតកៅអៅឲ្យគេគេអត់ខុសទេគេគ្រាន់តែយកទៅដាក់ក្នុងហាងទេប៉ុន្មានណាគេអត់ខុសហើយណាគេអត់ខុសទេអូនប្រាប់គេហើយហើយថាគ្រួសារបងឯងអត់ពេញចិត្តហើយគេក៏យល់ដែរអូខេចឹងបងថត ល្អចឹងចឹងចាំអូនប្រាប់គេណាអឺប៉ុន្តែបើបងឯងឲ្យគេផុសអញ្ចឹងពេលណាបានល្បីយូរខៃមកឯងចង់ធ្វើម្ដែលល្បីឈ្មោះហីគឺបងខ្លាចម៉ាក់ហើយនៅបងទីនក៏ដឹងហ្នឹងអូនក៏ដឹងស្រាប់ហើយថាគាត់មិនពេញចិត្តរឿងនេះគាត់ពេញចិត្តប៉ុន្តែអូនពេញចិត្តបេប៊ីអរគុណណាអូនតែងតែជួយបងរហូត អូនិយាយចឹងអូនមាននៅតេតតម្នាក់នោះទៀតអត់អូនខ្ញុំក៏មិនចង់រំខានឯងដែរតែឯងជាបុគ្គលិកនៅទីនេះធ្វើអីឲ្យចាស់ក្រែងចិត្តអ្នកដតីខ្លាំងផងនេះជាពេលធ្វើការកុំធ្វើខ្លួនដូចជាគ្មានវិញ្ញាណមិនគ្រប់បង្ការនេះឲ្យសោះចែខ្ញុំថា ចាស់ចាស់រហូតដល់ថ្នាក់អំវែងឯដឹងមែនម៉ោង12ណាគឺជាម៉ោងសម្រាប់មែនហើយម៉ោងសម្រាប់តើមីងក្នុងនាមជាបុគ្គលិកថ្មីម៉ោងសម្រាប់គឺមិនសំខាន់ដូចជាម៉ោងអនុវត្តទេការធ្វើធ្វើការដំបងដំបងហ្នឹងខ្ញុំមិនតែតែត្រឹមប្រែងដើម្បីឲ្យគេឃើញពីសមត្ថភាពមិនមែនដល់ម៉ោងមិនទាន់ក៏ចេញបាត់បាត់ចាយ ចែខំប្រឹងធ្វើការរហូតដល់ភ្លេចរកពេលឲ្យខ្លួនឯងឯងអូខ្ញុំដូចជាលឺបងទីនគាត់ថាចែរវល់គឺខំប្រឹងប្រែងខ្លាំងណាស់រហូតដល់ដល់ភ្លេចរកក្តីសុខឲ្យខ្លួនឯងចឹងតាមិនអត់សង្សារហើយហើយហើយចែអត់អាចឲ្យអ្នកណារបស់ខ្ញុំណាធ្វើដូចចែបានទេពួកអីពួកយើងនៅក្មេងហើយការនៅចិត្តទាឲ្យខ្លាំងខ្លាំងខ្ញុំនឹងចាំមើលឯង ចឹងបងជួយទៅធ្វើការវិញណាចៃក៏គាត់និយាយត្រូវដែរពេលមកសម្រាប់បងគួរតែអនុវត្តបន្ថែមអូយនេះណាទុកអូនចោលទៀតហើយណាណាគេត្រូវទៅធ្វើការចាំពេលគេចេញពីធ្វើការចាំគេទៅរកណាណាគេទៅហើយ ត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែងត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយដេកូដងដែលគ្រូពេទ្យជឿទុកចិត្ត Glow បញ្ចេញនូវភាពស្រស់ស្អាតពីក្នុងខ្លួនរបស់អ្នកហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេល Yes I can Yes we can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 Alo mẹ, Cha mẹ nhầm đăng hay chấm nhầm tới chua kề Hai á, nhầm đang đi dậy hướng để nhầm trong phẹp kê cho dù mau ơi. Dậy ấy, ai trong dậy ấy Chấm đo te chấm nhầm phẹp vinh Ta nhầm một tay tam ca nát chua bỏ mẹ, Cho miệp liêm mẹ. ទោសចាស់មិញលេចគូទ្វារហើយណាមួយឃើញទ្វារចង្អុលស្រាប់ទៀតឯនេះពិតជាគ្មានមារយាទខ្លាំងណាកាលពីចំតុងក៏អញ្ចឹងហើយឥឡូវនៅអញ្ចឹងទៀតមកឲ្យយើងមានការស្អីគឺគាត់បានធ្វើការហើយចង់មកអញ្ជើញចែកទៅញ៉ាំអីហ្នឹងມັນទំនេរហឹមអត់ទំនេរចែករបស់ធ្វើអីទៅជួបអ្នកណាទៅមួយណាគេ ណាលោកគ្រូប៉ែតថ្មីតួនាទីរបស់ឯងគឺធ្វើប៉ែតផ្នែកមិនផ្នែកចេះដឹងរឿងគេចង់យើងទៅណាជាមួយនឹងអ្នកណាវាជារឿងរបស់យើងកុំមកចេះដឹងសិតយើងយល់អូយចង់យើងទៅណា từ trước mình ra nhưng chỉ đến gặp nhiên này nó cho nắng thời ấy tiết mấy cầm tranh máu tranh 89ណាស់មែនទេសូមទោសណាស់ដែលដាច់លីនីមកលឿនបែបនេះចានៅពេទ្យរវល់ខ្លាំងណាប៉ុន្តែម៉ាក់ណាត់មកអីចេះតែមកមកទៅគឺអរគុណណាស់ដែលជ្រាបពេលសម្រាប់បងហើយនេះ គ្រានធីបងកំងរួចហើយអឺឮថាម៉ាក់ប្រាប់ថាលីនីអត់ចូលចិត្តញ៉ាំកាហ្វេពេលល្ងាចទេខ្ញុំមកជួបបងពេលនេះគឺខ្ញុំមានរឿងខ្លះដែលចង់ឲ្យបងដឹងឲ្យបានច្បាស់បងក៏មានរឿងចង់និយាយឲ្យបានច្បាស់ដូចគ្នាដែរលីនី ពេលនេះបងមានអាយុ36ឆ្នាំហើយហើយលីនីក៏មានអាយុ34ឆ្នាំដែរបងគិតថាពួកយើងគួរតែឆាប់រៀបការទៅណាទោះលីនីមើលទៅក្មេងប៉ុន្តែបងគិតថាពួកយើងអាចនឹងប្របាកមានកូនគឺយើងអាចរៀបការនឹងគ្នាបានទេហេតុអីអឺខ្ញុំមកជួបបងពេលនេះគឺចង់ឲ្យពួកយើងទាំងពីរនាក់គឺច្បាស់រៀងៗខ្លួនខ្ញុំអត់ចង់រៀបការ ហើយខ្ញុំក៏មិនដែរគិតក្នុងការរៀបការដែរខ្ញុំចូលចិត្តជីវិតនៅម្នាក់ឯងបែបនេះគឺវាល្អប្រសើរបំផុតហើយនៅម្នាក់ឯងវាល្អបានយ៉ាងម៉េចទៅបងថាចាំស្ដាប់ខ្ញុំជីវិតរបស់ខ្ញុំគឺខ្ញុំអត់ចូលចិត្តពាក់ព័ន្ធរញ៉េរញ៉ៃជាមួយនឹងជីវិតរបស់អ្នកដទៃទេមិនថាស្នេហាឬក៏ទំនាក់ទំនងរៀបការជាមួយនឹងអ្នកណាក៏ខ្ញុំអត់ត្រូវការដែរសំតោដែលខ្ញុំបដិសេធបងត្រង់ត្រង់តែបងមិនបាច់ធ្វើតាមសម្ដីម៉ាក់ខ្ញុំក៏បានដែរ ទោះបីជាម៉ាក់ខ្ញុំព្យាយាមទាញបងចូលក្នុងជីវិតខ្ញុំបែបណាតែខ្ញុំមិនអាចទទួលយកបងបាន បងមានត្រង់ណាអត់ល្អមែនទេការងារក៏បងមានច្បាស់លាស់ប្រាក់ចំណូលក៏ទៀងទាត់ឬមួយក៏លីនីមានម្ដងដែលខ្លួនឯងស្រឡាញ់ហើយឯងមែនទេខ្ញុំធ្លាប់មានម្ដងដែលខ្ញុំស្រឡាញ់តែគេធ្វើឲ្យខ្ញុំលែងហ៊ានស្រឡាញ់អ្នកណាទាំងអស់អញ្ចឹងមិនថាសក្តីស្រឡាញ់ការរៀបការឬក៏ចង់បាននរណាម្នាក់ចូលទៅក្នុងជីវិតក៏ខ្ញុំលែងត្រូវការដែរខ្ញុំគិតថាជីវិតគូគឺខាតបងច្រើនណាស់ នៅក្នុងជីវិតរបស់យើងហើយខ្ញុំសង្ឃឹមថាបងនឹងយល់លាសិនណា trên Bom Bọn anh có bật nhông mến Ở đây bọn chim ngày thu hành trang một chân tôi bãi cái lăng nát mến hả Ô xâm tô hơi lên nỉ Bọn à tới ca sẽ anh nữ sấy đây là vô cục giang để còn ánh ấy Nữ sấy để bọn thời ca cứ chiêm nữ sấy ដែលអាចឲ្យពេលវេលាគ្រប់គ្រាន់សម្រាប់បងប្អូនចុះខ្ញុំខ្ញុំធ្វើដើម្បីបងឯងគ្រប់បែបយ៉ាងអីតាខ្ញុំកំដរបងឯងទៅមើលសភៅសូម្បីតែខ្ញុំអត់ចូលចិត្តអានសភៅកំដរបងឯងទៅរត់ហាត់ប្រាណទៅពេទ្យទៅធ្វើការងារស្ម័គ្រចិត្តផ្សេងផ្សេងតើមានកន្លែងណាដែលខ្ញុំនេះមិនធ្វើដើម្បីបងឯងទៀតនោះតែបងអត់ទៅការអញ្ចឹងទេចាំបងឯងចង់បាននៅស្រីបែបមិនទៀតបងឯងនិយាយមករឿងដែលនេះរៀបរាប់មិញហ្នឹងណា ទោះបីជាបាត់ភ័ក្រធម្មតាក៏គេធ្វើដើម្បីគ្នាបានដែរតែរឿងខ្ញុំជាមួយនឹងបងចានណាគឺខ្ញុំធ្វើលើពីនឹងទៀតបងទៅណាលីនេះពួកយើងបែកគ្នាចឹង ពេលគ្រប់ទីកន្លែងត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្ត Glow បញ្ចេញនូវភាពស្រស់ស្អាតពីក្នុងខ្លួនរបស់អ្នកហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល Yes I can Yes we can ស្មានជីវិតរស់រវើង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 ណាត់ចូលចាកំមានស្នេហាហ៊ានអីក៏ចូលហ៊ានអីក៏ចូលបើណែបែកគ្នាស្អីកំចាំស្អីកំចាំមិនបានហ៊ានអត់ចោលហ៊ានអត់ចាំចឹង thời thì phải trang Ôi chết ba ngày phải làm một ngày Chết ba ngày phải làm một trang đây nhóm thời thể hiện ở chàng, Thời thể hiện ở trong បងឯងធ្វើហ្នឹងចង់បានន័យថាម៉េចគឺដូចតែបងថាសារអនឯងហ្នឹងឯងអនឯងតឹងរឹងមើងមាត់សម្រាប់ស្នេហាពួកយើងពេកឯងបងត្រូវការតែមនុស្សស្រីធម្មតាធម្មតាម្នាក់ដែលយល់ពីបងឯងបងអត់ត្រូវការមនុស្សស្រីដែលប្រកែកគ្រប់រឿងដូចអនឯងចឹងឯងហ៎គ្រាន់តែប្រកែកពេកក៏ខុសដែរអូនអត់ខុសឯងបងឯងអ្នកខុសដែលទៀមទៀនអែលើពីអ្វីដែលអនឯងផ្ដល់ឲ្យសង្សារគេគេនៅក្បែរគ្នាកាន់តែផ្អែមល្ហែមគេកាន់ដៃគ្នាគេមានពេលនៅតែពីរនាក់តែអនឯងវា មកមានតែការងារការងារចង់ទៅណាក៏ទៅតែកន្លែងមនុស្សច្រើនចង់មានពេលនៅតែពីរនាក់ក៏អត់បានដែរបងឯងវារកចំពោះស្នេហារបស់យើងពេកហើយបងឯងនិយាយអញ្ចឹងចង់ដេកជាមួយខ្ញុំមែននិយាយឲ្យច្បាស់ច្បាស់មកវាមិនមែនអញ្ចឹងទេតែបងបងឯងមិនខ្ញុំខំគិតថាបងឯងនេះចាស់ទុំ អាចចេះគិតគូរបានច្រើនជាងនឹងតែបងឯងក៏មិនខុសពីក្មេងស្ទាវមួយចំនួន ដែលស្រឡាញ់គ្នាគ្រាន់តែចង់ដេកជាមួយគ្នាឯងចុះសិនលីនី ប្រកបថាពួកយើងបែកគ្នាមែនទេបងចង់រៀបការមួយគេតែបងចង់ដាច់ស្រេចមុនឯងសិនមែនទេបែកក៏បែកចឹងគិតតែខ្ញុំនេះខ្លាចមែន កាយហើយឡានមិនមិនកំពុំជីហើយមិនឯងមកកន្លែងហ្នឹងគឺខ្ញុំមកតាមចាយហ្នឹងណាអឺខ្ញុំដឹងតែចាយមានតាមហើយខ្ញុំចង់ដឹងថាដល់ចាយទីណាគេអញ្ចឹងមកតាមចាយទៅឯនេះប្រកាសជាឈួតហ្នឹងទៅតែតាមយើងមកដល់កន្លែងហ្នឹងប្រយ័ត្នយើងប្រឈប់ឯងអីប្រឈប់ចាយមានមូលហេតុអីដែលត្រូវប្រឈប់ខ្ញុំដូចជាមានមកធ្វើខុសទេ ម៉ោងការងារក៏ចប់ហើយដែរហើយខ្ញុំចង់ទៅណាមកណាក៏តាមចិត្តរបស់ខ្ញុំដូចជាអត់មានខុសអីផងខុសគឺខុសដោយសារតែឯងនេះមកតាមយើងអូហូយចាមូលហេតុបើចាដូចជាកប់3សម័យតំតិចមកបានណាឈប់និយាយឯងចង់ទៅណាក៏ទៅឈប់មកតាមយើងទៀតបានអត់អូយគឺ ចង់តែដើរកំដរចេះដែរហ្នឹងណាអូចឹងតើបានរៀងចាយស្អាតមុខចាយនៅតែក្មេងតនេតនេចាយចិត្តដាក់ហាប់ប្រាអញ្ចឹងសោះហឹមបើគិតគិតទៅក៏និតពូនោះដែរដែលត្រូវចាយមកបដិសេធសោះសោះចឹងឯងលោកស្ដាប់យើងនិយាយគ្នាមែនអត់ អឺបើថាស្ដាប់ដូចជាមិនចំជាស្ដាប់ទេតែចាយខ្ញុំសរសើរចាយមែនគឺចាយបដិសេធគាត់ដែលមុខស្មើហ្មងសួរមើលមើលចាយចាយអត់យល់ពីចិត្តគេខ្លះទេមនុស្សដូចឯងនេះគឺជារកអន់ខ្លាំងអូខ្ញុំមិនថាដឹងតែប៉ុណ្្នឹងទេខ្ញុំដឹងទៀត ថាចាយឈប់យកពីណាគេទាំងអស់គឺដោយសារតែចាយត្រូវសងសារធ្លាប់គាត់ចោល2ដងអត់ទៀនប្រាប់ឯងមែនហឹមមែនទេបងស្រីខ្ញុំក៏ប្រាប់ខ្ញុំហើយគាត់ក៏ប្រាប់ទៀតថាចាយនេះចង់បានកូនប៉ុន្តែចង់បានប្តីដាច់ខាត់គឺបញ្យល់សង្សារចាយ ចេះប្រញាប់ទៅចោះចាញ់ទៅអីមិត្តភក្តិខ្ញុំហ៎វាប្រាប់ខ្ញុំថាវាធ្លាប់ស្អីបោកឡើងហោផ្លិចតែវានៅតែចង់បានសង្សារអឺវាថាស្អីបោកបានស្ទីវយើងគិតថាឯងនេះហ៎ឈប់ធ្វើជាប៉ែតផ្នែកទៅហើយទៅធ្វើផ្នែកចេះដឹងជីវិតអ្នកដតីវិញបើសិនជានិយាយឆត់អញ្ចឹងហ៎ទៅធ្វើគ្រូគេងមក Ôi Bực vâng, à, bông vâng, ơi, cha. Cha, cha, cha, cha, Mà nước đứa trai á Xong rồi Minh chỉ vật bạn nó ấy មុំមនុស្សប្រុសដែលម៉ាក់រើសឲ្យក៏ដោយសារអាក្មេងនឹងត្រូវហ៎ខ្ញុំប្រាប់ម៉ាក់ឯតាថាក្មេងនោះគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេបើឯងមិនបានពាក់ព័ន្ធជាមួយអាក្មេងនោះទេឯងត្រូវតែរៀបការជាមួយសង្គមតែបើឯងធ្វើមិនបានទេបញ្ជាក់ថាឯងនឹងក្មេងម្នាក់នោះលើសពីនឹងពិតមែន ដូច្នេះអាយុងយើងមិនហត់នឹងកណនីមិនយកស្មើគ្នា23និង32អត់ខ្វល់អត់ខ្វល់ឲ្យតែចិត្តញើស្មោះស្មើគ្នាយូរទៅចាំងដូចគ្នា